តើមានអ្នកណាខ្លាំងដូចខ្ញុំបែកគ្នាទាំងចិននៅស្រលាញ់ស្ងួនពោពៀងបែកសំរាញ់ឲ្យបងចាញ់ដកបេះដូងវិញឲ្យបងសូនអូនតាក់តងនឹងគេ ត្រានត្រើយគ្មានកិនឡើយនឹងអាណិតបងគេជានាងថ្មី ស្ងួនថាល្អជាងបង បេះដូងអូនគេយកបានហើយអូនធ្លាប់ស្រឡាញ់បងច្បាំងឡងដែរទេឬហែហែដូចគេឲ្យ ស្មុំបងអូនຕ້ອງជាវ័យធ្លាប់ស្រឡាញ់បង ច្បាស់លាស់ដែរឬអូនយ៉ាងណាក៏បងធ្លាប់ល្អស្មោះសរណាងស្រីអូនចាចាញ់គ្មានអាល័យ តាក់ទងនឹងគេយូរហើយត្រានត្រូវគ្មានកន្លែងនឹងអនិតបងគេជានាងថ្មី ស្ងួនថាល្អជាងបង ងច្បាំងឡងដែរទេឬហើយហើយដូចគេឲ្យតែមានសង្សារទុំកំដោមាសមេពេលគ្មាននឹងអូនត្រូវការក្តីស្មងបងអូនຕ້ອງជាអ្វី ធ្លាប់ស្រល